ជាដកណារឿងរ៉ាវដែលយើងសិក្សាផ្សារភ្ជាប់ទៅនឹងសពេធម្មាអនត្តាយេធម្មាហេតុបពវិទេសੰហេតុងតថាកតោគឺថារឿងសិតតែតេតួងទៅនឹងសង្ខារធัวដែលមិនទៀងជាទុកជាអនត្តា នៅក្នុងបកិនកនិបាតជាដកនឹង អំពីឧបោសកណាដែលកើតមានក្នុងសត្វនឹង4 4សត្វហើយនឹងព្រះបរមពុរិស័ទជាតបោះណា បានជាបជាដកនឹងឈ្មោះថាបញ្ចបោសធិកៈជាដកហ្នឹងហើយរឿងខ្លីៗទៅ តកតងទៅនឹងពុទ្ធបរិស័ទសមាទានបោសុទ្ធណាខំប្រឹងហ្នឹងហើយញាតិញោមមកដល់សពថ្ងៃហ្នឹងចេះដឹងបោសុទ្ធអីអីហ្នឹងគឺថាសំណាងណាហ្នឹងហើយកុសលធម៌នៅក្នុងមុខនឹងមុខទៀតហ្នឹងហើយហើយសមត្ថភាពពុទ្ធបរិស័ទយើងអាច ចាប់កុសលធម៌បានអានឹងយើងនិយាយជាវោហាតាមរឿងណាគឺអាចទទួលបនបានដោយការប្រព្រឹត្តទៅក្នុងទានក្នុងសិលក្នុងឧបោសថអីហ្នឹងចឹងហើយព្រះអង្គទ្រង់មានព្រះពុទ្ធបំណងប្រកាសរឿងក្នុងពេលហ្នឹងតកតងទៅនឹងពុទ្ធបរិស័ទដែលសមាទានឧបោសថ ដើម្បីឲ្យកម្លាំងចិត្តដល់បាសកបាសិកាទាំងឡាយដែលបានមកជួបព្រះអង្គហើយបានបំពេញនៅកុសលធម៌ដែលប្រព្រឹត្តទៅក្នុងការប្រឆាំងជាមួយនឹងកិលេសក្នុងចិត្តសន្តានទាំងហ្នឹងហើយបានព្រះអង្គថាបណ្ឌិតពីដើមហ្នឹងគឺថា គេអាស្រ័យអបោសុតហើយគ្របសង្កត់នៅកិលេសក្នុងចិត្តសន្តានរបស់គេហ្នឹងចាប់ផ្ដើមរឿងព្រាបហ្នឹងហើយមកគូហ្នឹងជាដីប្រពន្ធនឹងគ្នាហ្នឹងញីឈ្មោលហ្នឹងទៅរកទទួលទានអីទៅជាមួយគ្នាស្រឡាញ់គ្នាណាស់ហ្នឹងហើយគេ មានឱកាសឆ្អែតហើយនឹងក៏មកបកៀកបកើយអីគ្នាធម្មតារបស់សត្វហ្នឹងណាហ្នឹងហើយគេយកពុះអីគេហ្នឹងមកធ្វើអីអីគ្នាចឹងទៅហ្នឹងហើយហើយពេលមួយ មេត្រៀបនឹងនៅពីក្រោយកំពុងតែរទូទាននឹង ខ្លែងមកចាប់ពឹបមេនឹងស្រែកញៀចហ្នឹងហើយព្រៀបឈ្មោលនឹងទៅលេខមើលមកឃើញនៅក្នុង កញ្ញាំខ្លែងនៅនឹងឯកដោអាកាស ហើយដែលស្គាល់គ្នាដែលស្និទ្ធស្នាលនឹងគ្នា ជាប្តីប្រពន្ធនឹងគ្នា មានកូនមានចៅជាមួយគ្នាហើយឃើញនៅក្នុងកញ្ញំរបស់ខ្លែងអញ្ចឹងវាស្លុតទៅចឹងបើវាមិនធ្លាប់ស្គាល់គ្នាពីណាពីណីវាមានអីវាមិនសូវអីទៅទេអានេះដោយសារសញ្ញាទៀតចឹងបានថាសញ្ញាហ្នឹងកុំចាំបាច់និយាយដល់ទៅជាប្តីប្រពន្ធបងប្អូនកូនចៅ គ្រាន់តែមើលឃើញគាត់ដូចថាទៅដោយម៉ូតូឬក៏ដោយរថយន្តហ្នឹងងាកមើលមុខគ្នាស្គាល់ហ្នឹងស្រាប់តែទៅដល់មុខគ្រោះថ្នាក់ចរាចរណ៍ងាប់បាត់នឹកឃើញអូឃើញគាត់មិញហ្នឹងណាមុខមាត់ស្រស់បោះសบายរីករាយមើលមុខគ្នាគ្រាន់តែបានមើលមុខគ្នាម្ដងហ្នឹងណា ប៉ុណ្ណឹងក៏ខុសពីការដែលមិនធ្លាប់ស្គាល់ណាហ្នឹងហើយអានឹងខ្ញុំដើរគ្រាន់តែចង់រំលឹកពីរឿងដែលនាំឲ្យមានសេចក្តីទុកហ្នឹងវាតេតងនឹងសញ្ញាហ្នឹងឯងចឹងដែលចាំដែលស្គាល់នឹងដែលយើងយំសោកណាស់ហ្នឹងមកអំពីយើងដឹងទៅអ្នកដែលស្លាប់ទៅនឹងស្គាល់យើងធ្លាប់ធ្វើប្រយោជន៍ឲ្យយើងធ្លាប់ហៅរោគយើងឲ្យអីអីអីយើង ចឹងទៅចឹងដល់អញ្ចឹងគឺថាវាជាប់ជំពាក់ចិត្តកម្មតែយូរខែឆ្នាំគឺកម្មតែមមមែនទេចឹងប៉ុណ្ណាហ្នឹងហើយជាមួយ កូនជាមួយចៅធ្លាប់ស្ដីធ្លាប់ថាធ្លាប់វាយក៏ធ្លាប់អាណិតណាការជាប់ជំពាក់ចិត្តហ្នឹងយើងត្រូវយល់ដល់អ្នកដតីហ្នឹងគឺថាវាជាសភាពនៃចិត្តដែលជាប់ជំពាក់ នឹងវាមានសភាពបែបហ្នឹងហ្នឹងឯងវាស្ថិតនៅក្នុងសភាពនៃកិលេសដែលមិនងាយលះបានចឹងមានទោសតិចពីព្រោះមិនមិននិយាយអំពីលោភៈដែលដែលនាំឲ្យព្រឹត្តទៅ ក្នុងបាណាតិបាតធនាទានចោរកម្មឬក៏ប្រព្រឹត្តពីវេរាអីទេណានិយាយអំពីលោភៈដែលជាប់ជំពាក់រវាង ទ្រព្យសម្បត្តិរវាងមាសប្រាក់លុយកាក់លៀបយួរហើយនឹងជាពិសេសបុគ្គលដែលជាទីស្រឡាញ់ហ្នឹងមិនងាយលះទេចាតោសៈវាងាយលះវាងាយរលត់ទៅដោយសារថាណាមួយវាកើតឡើងវាធ្វើឲ្យលំបាកនោះផងនឹងឯងហើយដល់ទៅលោភៈដែលវាកើតឡើងហ្នឹងគឺ វាទទួលអារឿងសបាយអារឿងរីករាយអារឿងសុខស្រួលដូចយើងរីករាយនឹងការរស់នៅក្នុងលោកនឹងនឹងឯងវាមិនដែលមានការសម្គាល់ថាលោកនឹងមិនគួរឲ្យត្រេកអរអីម្ដងផងហ្នឹងបើវាមានវាមានតែរឿងតូចម្ណោះអានឹងវាមិនមែនជាមហាកុសលញាណសម្បយុទ្ធដ៏ល្អស្អាតដែលមកធ្វើទុកក្នុងចិត្ត ដោយសពទៅលោកគេអនភិរតសញ្ញាដែលសម្គាល់ថាលោកនោះមិនគួរឲ្យត្រេកអរណាហ្នឹងហើយគឺថាតែមានអារម្មណ៍ជាទីពេញចិត្តហ្នឹងសบายមកវិញ្ញាណទៅស្វែងរកទៅធ្វើម៉េចឲ្យសบายអបសុខណាទៅរកហៅគ្នាគ្នាស៊ីផឹកអីចឹងទៅទៅរកដើរលេងទៅអីទៅហើយអបសុខទៅរកគ្នាជជែកទៅអីទៅគឺថារកសពរឿងទាំងអស់ធ្វើម៉េចដើម្បីកុំឲ្យអបសុខ ហ្នឹងហើយអានឹងសិតតែលោភៈទាំងអស់ហើយហើយដែលវាមិនបានទៅផ្សេងផ្សាមរីករាយវាជារឿងអបសក់វាជារឿងតោមនោះវាស្ថិតនៅក្នុងភាពអវិជ្ជានិងតោមនោះហ្នឹងក្រៃលែងទៅមែនទែនទៅកណាហ្នឹងហើយក្នុងគណៈណាដែលអត់មានទានសិល សមថៈអត់មានសតិប្បដ្ឋានហ្នឹងគឺពិនិត្យមើលចុះសភាពនៃចិត្តហ្នឹងគឺដោយច្រើនជាទីបំផុតគឺលោភៈមូលចិត្តណាឬក៏លោភៈចេតសិកដែលប្រត់ទៅនឹងឯងចឹងហ្នឹងហើយចឹងនៅក្នុងលោភៈហ្នឹងវាជាប់ជំពាក់ហើយញាតញោមពិនិត្យមើលណាស្រឡាញ់អីប៉ុណ្ណាដល់ថ្ងៃហ្នឹង ប៉ុន្តែយើងអាចហាមឃាត់ថាកុំឲ្យព្រាត់ប្រាសបានទេបុគ្គលជាទីស្រឡាញ់ហ្នឹងហើយដែលយើងស្រឡាញ់ណាស់ហ្នឹងតែតែស្រឡាញ់អីមើលឆ្អឹងចងទៅដោយសរសៃសាច់មនុស្សយើងស្រស់ស្រស់នេះផុយទេតែឡាមបុកម៉ាំងទៅខ្ទប់នឹងអឺដើមឈើឬក៏បោកទៅថ្មហ្នឹងគឺបែកខ្ចាយហ្មងណា ណាហើយបុគ្គលជាទីស្រឡាញ់របស់យើងឲ្យស្រាប់តែទៅឃើញបែកខ្ចាយខួចេញពីក្បាលអស់សាច់នឹងណាបែកខ្ទេចដាច់ជាពីរជាបីអីចឹងតើស្លុតតាណាមើលមើលចឹងបុគ្គលដែលជាទីស្រឡាញ់របស់យើងហ្នឹងឥឡូវហ្នឹងហ្នឹងណាចឹងបានថាជាពេលដែលយើងត្រូវដាក់ធัวរៀនធัวណាគឺដើម្បីឲ្យចម្រើនកុសលចម្រើនបញ្ញា ក្នុងការបន្ធូរបន្ថយអាហេតុនៃសេចក្តីទុកហ្នឹងណាយើងកំភៃក្រែងលោវាមិនបានស្រឡាញ់គ្នានោះណាអាហ្នឹងវាជាហេតុនាំឲ្យមានសេចក្តីទុកណាស់ហើយវាមិនបានទៅព្រាត់ប្រាសវាមិនបានទៅស្លាប់ពីណាវាជារឿងស្រឡាញ់ដែលនាំឲ្យប្រព្រឹត្តខុសដោយប្រការផ្សេងផ្សេង ហ្នឹងហើយដូចជារឿងអនាចាររឿងកាមេសុមិឆាចាអីប្រេប្រព្រឹកឬរឿងខូចមេរយាទអីអីទាំងអស់ហ្នឹងចឹងយើងក៏ភ័យក្រែងលោកមិនបានស្រឡាញ់ពីព្រោះតែកាលណាមានបញ្ញាគ្រប់សកតសេចក្តីស្រឡាញ់វាត្រូវតែមានកុសលមកជំនួសយើងអបអរសាទរអនុមោទនា ជាមួយសេចក្តីល្អវិញ ដែលនឹងអាចឲ្យជីវិតនឹងរួចផុតអំពីទុក្ខទោស រួចផុតពីភ័យកុំឲ្យគ្មានគិតគូរអីសោះចាំតែភ័យមកដល់ស្ញាញ់ណាជួយខ្ញុំផងយកណាជួយរួចនឹងឯងលោភៈតែមកពេលរួងសេចក្តីទុកអស់កាលដល់យូរអង្វែងនឹងឯងរហូតដល់ទៅនរកអីអីមើលនន់តែមាននុកនឹងនឹងឯងមានបានអីសោះទៅ នឹងឯងទៅបន្ទុះជាមួយពនាងអបលវណ្ណានឹងទាំងវិញ្ញាបញ្ញាប់ទាំងភ័យទាំងខ្លាចគឺណាមានបានសុបាយមានបានត្រេកអរអីវាវាមិនមែនកម្មសិទ្ធិរបស់ខ្លួនឯងអីណារួចទៅចេញមកផែនដីស្រោបឆេះនរកដល់សពថ្ងៃទៅមិនដេកពុកដូចយើងទេទេណាហ្នឹងហើយចឹងមើលសេចក្តីលោភៈហ្នឹង រាគៈតណ្ហានឹងមកផ្លេតនឹងឯងរងសេចក្តីទុក ក្នុងបច្ចុប្បន្ននឹងអាចនឹងខូចគេខូចឈ្មោះអាចនឹងទទួលទុកតោកជាប់គុកអីអីចឹងទៅនឹងឯងមានណាព្រមថាំងដូចអត់សុខទៅរកដេកគុកលេងមានណាចង់ទៅដេកគុកទេណាក៏ប៉ុន្តែដល់ទៅពេលវាមានទោសកើតឡើងអញ្ចឹងវាត្រូវនៅក្នុងអាជ្ញា វាមិនមែនយើងធ្វើអីក៏បានធ្វើអីក៏បានណា នៅក្នុងប្រទេសមើលមើលចឹងវាត្រូវគេមកផាត់ខ្លួនចាប់ក្រឹបដាក់ខ្នោះនឹងឲ្យយើងតកែជាម៉េចគឺណាដូច្នេះវាវាជារឿងទុកសោកអញ្ចឹងដូច្នេះគឺយើងត្រូវ កំណត់ទៅលើអកុសលនឹងឯងជាសត្រូវនៃជីវិតក៏ណាសត្រូវនឹងជីវិត គឺការប្រព្រឹត្តទុច្ចរិតរបស់ខ្លួនឯងបើថា ស្មោះត្រង់ទៅថាល្អទេវាវាមិនទាំងឲ្យមានភ័យអីក្នុងចិត្តសន្តានហ្នឹងពីព្រោះវាអត់បានធ្វើខុសអញ្ចឹងគឺថាទោះជាកិលេសនៅមានអីនឹងយ៉ាងណាអត់ធន់ទៅទីបំផុតយើងរស់នៅជាមួយគ្នានឹងសេចក្តីមិនមានភ័យហ្នឹងណាមិនមានទោសវាមិនមែនថាអត់កិលេសក្នុងចិត្តទេប៉ុន្តែវាអត់បានប្រព្រឹត្តនៅអំពើដែលខុសកម្មឆ្គង ហ្នឹងហើយហើយវឹកហាត់អប់រំក្នុងអរិយធម៌ទៅដែលនឹងអាចចាត់បងនៅកិលេសនិងពីចិត្តសន្តានដោយសារបានសន្សំឧបនិស្ស័យជាកុសលការសន្សំអប់រំកុសលកម្មរឿយរឿយនឹងឯងទាំងគ្រប់ព្រះអរិយបុគ្គលទាំងអស់គឺសុទ្ធតែសន្សំឧបនិស្ស័យនឹងឯងចឹង វាគ្មានខ្លួនយើងឯណាទៅចម្រើនអរិយមេអង្គ8ខ្លួនយើងឯណាចង់ចេញទៅនិព្វានអីណាដោយឡែកអំពីឧបនិស្ស័យនៃកុសលនឹងទេកណានឹងឯងឧបនិស្ស័យនៃកុសលនឹងដែលបានស្ដាប់ធម៌យល់ដែលអាចប្រព្រឹត្តទៅកម្មព្រះនិព្វានចេញ ពីលោកនេះបានគឺដោយសតិប្បដ្ឋានកើតឡើងហ្នឹងហើយវាគ្មានអ្នកណាទៅនិព្វានអីដោយគំនិតខ្លួនយើង ទៅនិព្វានយ៉ាងម៉េចទៅនោះទេចឹងគឺសតិប្បដ្ឋានកើតឡើងបានជាមានវោហាថាមានអ្នកទៅនិព្វាននឹងតាមផ្លូវអរិយមគ្គប៉ុន្តែដល់តែយើងស្ដាប់ទៅវាជាប់ទៅដោយក្តីសម្គាល់ថាមានយើងមមចឹងទៅគឺថាវាឃ្លាតចេញពីផ្លូវសតិប្បដ្ឋានមកវាជារឿងខ្លួនយើងនឹងហ្មងអ្នកប្រាំនឹងឯងវាទៅជាទិដ្ឋិយល់ខុសនឹងឯងនាំមុខនឹងឯង ទៅជាមិឆាបដិបទាអញ្ចឹងដែលនឹងឲ្យធ្លាក់ចុះទៅក្នុងផ្លូវនៃសតិប្បដ្ឋានហ្នឹងគឺស្ដាប់ឲ្យបានថាឥឡូវនេះគឺជាខណ្ឌឥឡូវនេះគឺជាសភាវៈធម៌ដែលកំពុងឃើញកំពុងឮកំពុងគិតអញ្ចឹងគឺថាវាអត់មែនជារឿងផ្ដើមខ្វល់នឹងឲ្យយើងបានអីទេតែជាការផ្ដើមយល់ធัวឥឡូវនេះគឺជាធัวហ្នឹងហើយវាចាប់ផ្ដើមធូរស្រាលមិនមានយើងហើយស្រេច តាមសេចក្តីពិតតែកាលណាវាអត់មានយើងហើយវាធូរអានឹងរੂអីឲ្យយើងអារੂអីឲ្យយើងនឹងតាំងតែងណាក្នុងការដែលចង់បានហ្នឹងណាចឹងវាជារឿងតាំងតែងណាតាំងតែងព្រោះវាអត់បានតាមចង់ហើយមគ្គផលណាទៅតាមបច្ច័យលះបង់នៅលោភៈដែលប្រកបដោយទិដ្ឋិនឹងទៅទៀត វាមិនមែនបានដោយសារលោកភៈដែលចម្រើន ជាមួយគ្នានឹងទិដ្ឋិដែលចង់ឲ្យបានសម្រាប់អ្នកផលអីដល់ខ្លួនឯងនឹងឯណាហ្នឹងឯងវាមានតែឆ្ងាយអំពីអរិយមគ្គនឹងទៅទៀតដែលចិត្តអរិយមគ្គវាតល់តែផ្ដើមឃើញការពិតរលត់សេចក្តីសង្កល់ថាជាយើងទៅបានវាចូលទៅចិត្តសច្ចៈរហូតដល់ទៅសច្ចានៅឡោមវិញ្ញាណនេះព្រមទៅតាមការពិតហ្នឹង កណាហ្នឹងឯងដូច្នេះគឺនិយាយពីរឿងលោកភៈហ្នឹងឯងចឹងថាព្រៀបជាប្តីហ្នឹងអូយកើតទុកអាឃើញប្រពន្ធនៅក្នុងកញ្ញាំរបស់ខ្លែកនឹងស្រែកឲ្យបងព្រៀបអើយជួយអូនផងនេះអានឹងខ្ញុំថាឯណាណាអានឹងអានឹងភាសាគ្នាដាក់មិនបើគេចាប់វឹកអញ្ចឹងទៅបើមិនស្រែកឲ្យប្តីជួយ ស្រែកឲ្យអ្នកណាហ្នឹងឯង ហើយមើលទៅឃើញខ្លែងនឹងហែកប្រពន្ធខ្លួនឯងទាំងរស់ក្នុងបរិភោគហ្នឹងណាវាត្រូវកើតទុកហ្នឹងណាដល់អញ្ចឹងគឺមានស្មារតីមួយដែលដែលជាតិអតីតជាតិរបស់ព្រះអនុរុទ្ធណាព្រាបឈ្មោលហ្នឹងឧបនិស្ស័យសំមកថាយើងត្រូវតែគ្របសង្កត់នៅរាគៈ កិលេសដែលនាំឲ្យយើងកើតទុកហ្នឹងហ្នឹងឯងរឿងហ្នឹងវាមិនមែនតម្រូវមកឲ្យយើងត្រូវតែកើតទុកទេអាហ្នឹងស្មារតីធំណាចឹង ណាឧបនិស្ស័យធម្មតាយើងមិនបានដឹងថាសេចក្តីទុកនឹងកើតមកពីកិលេសទេយើងគឺមានអ្នកដតីនឹងជាអារម្មណ៍នាំឲ្យអាណិតតអាណិតនឹងភាសាខ្មែរយើងមិនមែនករណាទេជាអារម្មណ៍នាំឲ្យទុកទោមនោះសោកសៅទៅមែនទេទាំងស្ទើរតែបែកដើមទ្រូងស្លាប់តាមប្រពន្ធដែលភ្លាមភ្លាមអញ្ចឹងណានឹងឯង បើក្រំតែលឺមកថាស្លាប់ចេះស្លាប់ចោះអីទៅអានឹងវាຕົកសោកដែរប៉ុន្តែវាមិនខ្លាំងដូចឃើញភ្នែកទេចឹងវាអាណិតវាអាណិតត្រង់ដែលថាមុននឹងស្លាប់ហ្នឹងវាភ័យវាឈឺវាຕົកវាលំបាកណាត្រូវខ្លែងនឹងឯងចាប់ដោយកញ្ញាំតមុតហើយនឹងខំសម្លាប់ស៊ីពីក្បាលទៅខ្លួនហ្នឹងហ្នឹងហើយអញ្ចឹងក៏ប្រព្រឹត្តធម៌រក្សាបោសុទ្ធ ហ្នឹងហើយនៅចិត្តអាស្រមរបស់ព្រះបរមពុរិស័ទអនិយាយអំពីសត្វពស់ណាសត្វពស់សត្វពស់ហ្នឹងគឺអតីតជាតិរបស់ ព្រះសិរីបុត្រណាណា វាផ្អើលនឹងគោទៀតគ្រប់គ្រប់គ្រប់គ្រប់រត់មកដបោកមកដល់ត្រូវអាអាគោហ្វូងអាគោល្អគេដែលជាអ្នករសាហ្វូងគោហ្នឹងជន់ពឹបខឹងហ្មងជន់អញបែរមកខំស្លាប់អាគោល្អរបស់គេហ្នឹងទៅទៅរួចទៅដដាបទៅដួសចូលរន់ទៅដល់អញ្ចឹងអ្នកស្រុកមកយំសោកអញ្ចឹងអ្នកស្រុកយំ ស្លាប់គោគោដែលជាគោល្អសម្រាប់នាំហ្វូងហ្នឹងហើយរៀបចំបូជាគោនឹងកាច់ការកាច់អីមកដាក់ឲ្យគោនឹងបូជាទៀតអត់មានសម្រាប់យកសាច់បរិភោគទេណាហ្នឹងហើយពស់នឹងចេញមកមើលទៅដឹង ណាមកលឺសំឡេងគេយំគេអីហ្នឹងណាហើយដល់ពេលដឹងថាគេបូជាគេដុតគោអីអីចឹងទៅគឺនឹកឃើញរង្គៀសចំពោះសេចក្តីក្រោតរបស់ខ្លួនដែលខឹងភ្លាមហ្នឹងហើយទៅខំឲ្យគេស្លាប់ហ្នឹងចឹងក៏រក្សាបោសិតក្បែរអាស្រមព្រះបរមពុរិស័ទហ្នឹងចឹងទៅនិយាយពី ឆ្កែចចកណាកាយចចកហ្នឹងតៃតៈរបស់ព្រះមហាមោគលានណាទៅជួបតម្រៃងាប់ហើយទៅរੂបរិភោគតម្រៃខំវាមិនមុតស្បែកស្បែកតម្រៃហ្នឹងវាស្វិតខំជើងខំវាមិនមុត ទៅខំកតុយខំបានទៀត ខំប្រម៉ោយខំបានឆ្វែលចុះឆ្វែលឡើងឃ្លានស្រាប់តែឃើញអារុនទ្វាធំតម្រៃហ្នឹងខំទៅអូយដូចបាននំអញ្ចឹងវាទន់ទន់នោះខំណាខំខំទៅស្រាប់តែឃើញឃើញប្រហោងធំអូអញចូលចូលបុលក្បាលចូលទៅហ្មង ណាហើយតម្រៃវាងាប់ទៅវាហើមប៉ោងទៅល្មមកែចកចូលទៅនៅក្នុងនឹងស៊ីនឹងជុះនឹងបឺតឈាមតម្រៃនឹងអញបាច់ទៅណាទេអញដេកទន់ស្រួលទៀតអញស៊ីអញផឹកអីនៅក្នុងនឹងនឹងឯងរហូតមួយថ្ងៃអញ្ចឹងទៅតម្រៃនឹងវាត្រូវថ្ងៃវាក្រៀមដល់ទៅពេលក្រៀមចង់ចេញមកវិញរៀងថប់ថប់ចេញអត់រួច ណាវេទនានៅក្នុងពោះតម្រៃនឹងដល់ដល់តែភ័យដល់ទៅអញ្ចឹងវាអត់បានបរិភោគអីឡើងស្គមវិញចឹងកាលមុនវាធាត់ហក់ហក់ចេញមកអត់រួច ដល់តែពេលស្គមទៅហ្នឹងហើយត្រូវភ្លៀងធ្លាក់មក រៀងបែបទន់ទន់អាស្បែកទ្វាចេញហ្នឹងហំលូនចេញមក ដាច់រោមទៅនឹងអាទ្វាតម្រៃហ្នឹងកោតអីមិនមិនទៅអរអញចេញរួចអូហត់ប្រឹងចេញមកហ្នឹងដកដង្ហើមអញរៀងទៅនេះដោយសារតែលមោបលោបលួនពេកអញ្ចឹងអញទៅរក្សាអបោសតហ៎ដើម្បីបង្ក្រាបនៅ អាលោភៈរបស់ខ្លួនហ្នឹង នឹងឯឧបនិស្ស័យរបស់អ្នកដែលពេញបុណ្យបារមីនឹងមកច្រើនមានប្រមាណអង្គនឹងទាំងហែហោមអមដំណើរព្រះបរមពុរិស័ទនឹងនឹងឯងអសិតិមហាសាវៈអេតតកៈបកុលអីដតីតីនឹងបានបំពេញបន់តាំងទីព្រះសម្មាសម្ពុទ្ធបរមុត្តរៈមកដោយច្រើនបកុលទាំងអស់នោះនៅតែក្នុងមនុស្សលោក និងទេវលោកអត់ស្គាល់អបាយភូមិនរកប្រែទេឆានអីទេ ប៉ុន្តែប្រមាណអង្គហ្នឹងគឺថាតាមជាប់ជាមួយគ្នានឹងព្រះបរមពុរិស័ទមើលក្នុងវិជាដកហ្នឹងគឺថាអត់ព្រះអនន្តហ្នឹងតិចហ្នឹងហើយហើយព្រះសិរីបុត្រកមោកកលៀនអីអីហ្នឹងហើយតំណាក់តំណងចឹងហើយយកទីខ្លាខ្មុំនឹងបានមកជាព្រះមហាកសបៈអាងមាននេះ មានអ្នកអាងខ្លួនឯងធំគេខ្លាចគេអីហ្នឹងដល់អញ្ចឹងចូល ទៅក្បែរភូមិគ្មានតែខ្លាចនោះណាមនុស្សឃើញអញរត់តើមើលជាកោមអញខ្លាចមៀតខ្លាចអីចឹងដល់ទៅនៅស្រុកព្រួតដេញរត់ហ្មងហើយគេគប់ណាគេបាញ់អូត្រូវរបួសបែកក្បាលឈាមរត់តម្រាំឲ្យរួចពីអ្នកស្រុកណា ដល់បានដឹងថាអូអានេះមកពីមេនេះអញណាត្រង់បើអីមនុស្សខ្លាចអញអីបែកក្បាលចឹងទៅដល់ចឹងគឺថារសាបោសុតដើម្បីតែបង្ក្រាបនៅអាមេនេះរបស់ខ្លួនហ្នឹងនិយាយពីព្រះបរមពុរិស័ទព្រះអង្គអាងជាតិតកូលព្រះអង្គខ្ពងខ្ពស់ដែលចេញទៅបួសហ្នឹងហ្នឹងហើយ ពេលមួយងើបពីសឹងចេញមកជួបព្រះវិជ័យកពុទ្ធហើយព្រះវិជ័យកពុទ្ធណាហ្នឹងហើយហ្នឹងហើយអត់ទោសទេសុខណាកណាហ្នឹងហើយនិយាយពីព្រះបរមពោធិសត្វកណា ព្រះអង្គមានមាននេះនឹងជាតិតកូលដែលបានទៅបួសជារបស់ហើយនឹងហើយព្រះបច្ចេកពុទ្ធព្រះអង្គពិចារណាទៅឃើញពុទ្ធាង្គោកណាដែលជាបណ្ដូលណាជាពូជពងណាដែលនឹងដោះដាលបានទៅជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គនឹងកំពុងតែ ព្រឹត្តទៅដោយហត្ថយៈមានអ្នកមានអ្នកនឹងតកូលរបស់ខ្លួននឹងជាតិរបស់ខ្លួននឹងដល់អញ្ចឹងគឺមានថាផ្ទៃកណ្ណាទាំងពីព្រោះប្រយោជន៍នៃពុទ្ធនឹងគឺក្រៃលែងណាស់អញ្ចឹងគឺមកជួយទាំងព្រះវិជ័យពុទ្ធនឹងបានហោះអំពីដែនដីនៃព្រៃហែមពៀនមកហ្នឹងមកគង់នៅលើ ទីថ្មមួយដែលព្រះបរមពុរិស័ទតែងតែគង់ប្រថាប់ហ្នឹងជួយចេញពីអាស្រមមកហ្នឹងចេញពីកត់មកហើយដល់ព្រះបរមពុរិស័ទចេញមកឃើញអញ្ចឹងគឺថាហឹងណាដោយមេនះហ្នឹងណាក៏បានពោលពាក្យបរោសវិជាត្រង់ដែលថាសមណៈហ្នឹងមកមកអង្គុយកន្លែងរបស់ព្រះអង្គហ្នឹងកន្លែងព្រះរបស់បរមពុរិស័ទហ្នឹង នឹងឯងមានពាក្យតេះឌីរនឹងឯងដោយការប្រកម្មជាតិតកូលអីអីចឹងទៅចឹងបានព្រះវិជ័យកពុទ្ធនឹងព្រះអង្គត្រាស់ថាតបោះណាតបោះមិនមែនជាបកុលធម្មតាទេជាពុទ្ធាង្គោណាគឺជាពូជ ពន្លោនៃការត្រាស់ដឹងសัพញ្ញុតញ្ញាណចំណែកខ្ញុំកណានេះគឺបាននៅបច្ចេកពោធិញ្ញាណក្នុងកັບនេះដូច្នេះលោកម្ចាស់ដែលបានសន្សំអប់រំបុណ្យបារមីមកដើម្បីបានជាព្រះសម្មាសម្ពុទ្ធមិនគួរប្រព្រឹត្តទៅដោយ មានអ្នកនិងជាតិកំណើតរបស់ខ្លួនដូច្នេះទេរំលឹកដាស់តឿនអញ្ចឹងហើយព្រះបរមពុរិស័ទនឹងមិនបានទទួលអវាទអីនឹងហើយក៏មិនបានសួរថាបានជាពុទ្ធពេលណាអីគឺថាគិតអត់តាន់ពេលហ្នឹងហ្នឹងណាដោយសេចក្តីប្រមាទដោយសេចក្តីសង្វឹងក្នុងជាតិតកូលហ្នឹង ហើយក៏អត់នឹងបានថ្វាយបង្គំព្រះវិជ័យកពុទ្ធហើយបានព្រះវិជ័យកពុទ្ធថាខ្ញុំកណ្ដាណាទោះជាមានជាតិមានតកូលយ៉ាងណាក៏ប៉ុន្តែចំពោះបច្ចេកពោធិញ្ញាណនឹងគឺថាជាញាណដែលឲ្យសម្រេចបាន រួចផុតអំពីភពជាតិកំណើត ហ្នឹងហើយរួចទៅក៏បានហោះចេញពីកន្លែងហ្នឹងទៅមានធូលីដែលជាប់តាមកម្លាំងដែលហោះចេញវឹងទៅហ្នឹងវាប៉ើងហើយមកធ្លាក់លើពិសីស័កចេតារបស់ហើយព្រះបរមពោធិសត្វនឹងឯងថៅគេសិតតែស្រំកំណោតងោលអីអីចឹង ដល់ពេលហ្នឹងគឺស្លុតហ្មងស្លុតដល់លើឃើញណារិទ្ធរបស់សាមណៈនេះគឺថាជាបុគ្គលដែលអស់នៅអាសវៈកិលេសបាននៅបច្ចេកពោធិញ្ញាណបានចាប់ផ្លឹកនឹកថាអូព្រះបច្ចេកពុទ្ធគឺណាព្រះអង្គប្រាប់ហើយនឹងតែនៅតែមកថ្វាយបង្គំអត់តាន់គឺណាដោយដោយមានអ្នកហ្នឹងគឺអញ្ចឹងអញ្ចឹងធ្វើឲ្យរឹងរូសធ្វើឲ្យចេះហ្នឹងឯង ធ្វើឲ្យពុទ្ធសាសនាកន្លងហួសណាកន្លងហួសឬក៏ថាខ្លួនឯងនឹងខ្វៀងពីពុទ្ធសាសនាអានឹងនិយាយពីបច្ចុប្បន្នភាពនៃបុគ្គលដែលស្វឹងនឹងជាតិនឹងកំណើតនឹងត្រប់ឬក៏ស្វឹងនឹងកាមគុណអីអីហ្នឹងអត់អាចចូលមកទទួលយកការចេះដឹង អំពីព្រះសម្មាសម្ពុទ្ធហើយក៏អត់បានស្គាល់ព្រះពុទ្ធនឹងឯងចឹងប៉ុណ្ណាហ្នឹងឯង អត់បានជួបពធធ្វើមិនបានស្គាល់ព្រះសម្មាសម្ពុទ្ធពិតប្រកបហើយបើអត់បានស្គាល់ព្រះពុទ្ធទេធ្វើមិននឹងបង្អោនសេចក្តីគោរពហើយនឹងការបូជា ចំពោះព្រះសម្មាសម្ពុទ្ធទៅធ្វើមិននឹងបានចូលកសាងខ្លោងទ្វារព្រះសក្យនីចេតីណាហ្នឹងហើយងាកមិញ មានឯកដាមមានអ្នកអង្គញាសុខសុខាអីហ្នឹងហើយឯកដាមមិត្តភ័ក្តិអីគាត់ហ្នឹងចូល10000 10000ណាហ្នឹងហើយហើយធ្លាប់សន្សំបនកឋិនបនអីណាណាសបើមកហ្នឹងដោយសារអីដោយសារឧបនិស្ស័យដែលដែលសន្សំមកហ្នឹងវាធ្វើឲ្យបានមកជួបហើយវាមិនមានការសវិនជាមួយគ្នានឹងជាតិនឹងកំណើតនឹងលៀបនឹងយោះអីហ្នឹង ការខ្សែគប់នឹងឯងបន្តបន្តគ្នាចឹងទៅនឹងឯងចឹងការមនុស្សក្នុងចកលដូចភរិយាអីចឹងទៅបានខ្សែគប់ត្រូវនឹងប្រសាសនាចេះដឹងទៅ ស្វាមីហ្នឹងក៏មានការប្រព្រឹត្តខុសខ្លះអីខ្លះជាធម្មតាក៏ប៉ុន្តែឃើញគុណរបស់ភរិយានឹងឯងល្អត្រឹមត្រូវមិនចេះតែស្ដីមិនចេះតែថាមិនចេះតែល្មងល្មាំងមិនចេះតែខឹងយូរយូរទៅវា ខ្លាចប្រពន្ធនឹងខ្លួនឯងទៅដោយសារខ្លួនឯងប្រព្រឹត្តខុសហ្នឹងឯងដល់ទៅបានទទួលការអនុគ្រោះការឲ្យអភ័យពីប្រពន្ធអីអីចឹងទៅ រួចຕົករួចទោសរួចរឿងរួចរាវអីចឹងទៅក៏តាមប្រពន្ធទៅទៅជាបានមកដឹងធัวដឹងអាអីចឹងទៅហ្នឹងឯងណែមានកូនក្នុងតកូលជាប់គ្រឿងញៀនលំធ្វើឲ្យមនុស្សក្នុងក្រុមគ្រួសារលំបាក ប៉ុន្តែដល់ទៅទីបំផុតគឺថាអ្នកដែលជាប់គ្រឿងញៀនហ្នឹងបែរត្រឡប់ទៅជាមកដឹកនាំក្រុមគ្រួសារឲ្យរៀនធัวហ្នឹងក៏មានចឹងហ្នឹងហើយហើយក្រុមគ្រួសារហ្នឹងអត់អត់បានចេះដឹងអីទេប៉ុន្តែលោមលោមតាលោមលោមបងប្អូនហើយកូនដែលដែលជាប់គ្រឿងញៀនហ្នឹងលោមលោមឲ្យមកវត្តឲ្យមកស្ដាប់ធัวដល់ទៅលោមលោមទៅវាទៅជាបានទាំងអស់គ្នាទៅ នឹងអញ្ចឹងក៏មានទាំងរឿងខ្សែគប់នឹងវាមានអញ្ចឹងឬតាមមិត្តភ័ក្តិអីអីអញ្ចឹងទៅទៀតទៅអាហ្នឹងគឺឧបនិស្ស័យវាមានមកហើយមិនមានការដែលប្រកម្មខ្លួនសវឹងទាំងសវឹងហ្នឹងហៅថាមគ្គៈដៃសវឹងហ្នឹងទាំងហ្នឹងមគ្គៈសោមោហើយសោតោទាំងបើត្រឡប់មកជាតៈមៈវិញអានឹងប្រែថាទូលមានតែផ្ទុយគ្នាទាំង ណាពីពីអសរហ្នឹងណាអសរមូមុនអាហ្នឹងសវណ្ណាមៈតៈដល់តែអសរតូមុននេះតៈមៈទូនមែនទូនមែនណាចឹងជើនិយាយពីព្រះរមពុរិស័ទព្រះអង្គផ្លឹកវេកហើយក៏ចូលទៅក្នុងអាស្រមណាក្នុងទឹកប្រតិរក្សាបោសុទ្ធណាស់ នៅក្នុងកំណើតដែលព្រះអង្គជាតបោះហ្នឹងគឺយកអបោសតហ្នឹងជាធំហ្នឹងណាតាមសិក្ខាបទហ្នឹងហើយកំចាត់បងនៅមាននេះរហូតដល់បានសម្រេចសមាបត្តិ8ដោយកសិននឹងឯងចឹងព្រោះតែកំចាត់បងនៅមាននេះហ្នឹងដល់ទៅពេលបានជួបជុំគ្នាចឹងប៉ុណ្ណា ប្រជុំគ្នាហ្នឹងបានក្នុងបេដកហ្នឹងចាប់ពីកន្លែងហ្នឹងតបោះបានពោលថាមនេរព្រៀបឥឡូវនេះអ្នកមានសេចក្តីខ្វល់ខ្វាយតិចមនេរបាក់សីអ្នកមិនមានសេចក្តីត្រូវការដោយចំណៃសោះមនេរព្រៀបអ្នកខំអត់ត្រមនៅពំលៀននិងសម្រេចជាសัตว์រក្សានៅអបោសតតើព្រោះហេតុអ្វីព្រាបពោលថាក្នុងកាលមុនខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់កំពុងតែរីករាយនៅក្នុងកាមទាំងឡាយនិងស្វែងរកអាហារបរិភោគក្នុងប្រទេសនោះ ស្រាប់តែសัตว์ខ្លែងបានមកឆាបយកមេព្រៀបទៅ ខ្ញុំក៏អស់សេចក្តីប្រាថ្នា ព្រោះប្រសិជ្ជានៅមេព្រៀបនោះខ្ញុំរងនៅទុក្ខវេទនាងុំក្នុងចិត្តព្រោះព្រាត់ប្រាសចាកមេព្រៀបនោះហេតុនោះបានជាខ្ញុំរក្សានៅឧបោសថកុំឲ្យរាគៈគ្របសង្កត់ខ្ញុំបានទៀតឡើយហើយបានព្រះតបសួរទៅពោះជាឧរគៈជាតិគឺថាលូនទៅដោយទ្រូងនឹងឯងមិនត្រង់ទេមានអណ្ដាតពីរ អ្នកមានចង្កូមជាអាវុធមានពឹសដល់ពលិកមនាសัตว์មានខ្លួនវែងអ្នកអត់ត្រមនៅគំលាននិងសម្រេចហើយរក្សានៅកបោសតតើព្រោះហេតុអីបានពោះឆ្លើយថា គោឈ្មោលឡើងករបស់អ្នកស្រុកជាគោមានកម្លាំង មានបោករយលជា បរិបូរដោយសម្បុរនិងកម្លាំងគោនោះដើរជន់ខ្ញុំខ្ញុំខឹងបានចិត្តវាគោនោះឯងត្រូវ សេចក្តីទុកគ្របសង្កត់ហើយក៏ស្លាប់ទៅព្រោះពឹសរបស់ខ្ញុំលំដាប់នោះពួកជនចេញអំពីស្រុកកន្ទក់កន្ទែងយំទួញហើយដើរជៀសចេញទៅ ប្រហែលនោះបានជាខ្ញុំរក្សានៅបោសតកុំឲ្យសេចក្តីក្រោតគ្របសង្កត់ខ្ញុំ បានទៀតឡើយហើយតបោះសួរដល់ចចក ក្នុងព្រៃស្មាក់សានមានសាច់របស់សត្វស្លាប់ដ៏ច្រើនសាច់កនុជាពោជនជាទីកប់ចិត្តរបស់អ្នកមនាលជាចោអ្នកអត់ក្រំនៅគម្លាតនិងសម្រេចហើយរក្សានៅកបោសត្វក៏ព្រោះហេតុអីហ្នឹងហើយយើងបរិភោគទទួលទានហ្នឹងទៅតាមដែលយើងមានលុយមានកាក់មានអាហារដាក់ទូតកកដាក់អីពោពះហ្នឹងណា នឹងឯងដោយច្រើនគឺប្រព្រឹត្តទៅដោយលោភៈក្នុងការបរិភោគហ្នឹងចឹងទៅណាហ្នឹងណាហើយពិចារណាឃើញលោភៈអីហ្នឹងយ៉ាងណាហើយយើងមានឱកាសរសាបោសុតបានក្នុងជាតិកំណើតនេះមិនងាយរស់ទេណាទេមិនងាយទេវត្តសង្សារនឹងអាចថាចេះបានមកជួបបោសុតនេះមិនងាយឡើយប៉ុណ្ណាហ្នឹងហើយហើយ តែចចកហ្នឹងក៏ឆ្លើយថាខ្ញុំជាសត្វត្រេកអរក្នុងសាកសពញ៉ាំក្នុងសាច់តម្រៃទាំងឡាយបានចូលទៅក្នុងពោះនៃតម្រៃធំខ្យល់ដ៏ក្តៅផងរស្មីព្រះអាទិត្យដ៏ក្លៀវក្លាផងរបស់ទាំងនោះញ៉ាំងទ្វាអាហារចាស់នៃតម្រៃនោះឲ្យស្ងួតក្រៀមបើពិតលោកម្ចាស់ដល់ចម្រើនហើយខ្ញុំស្គមលឿងក្នុងពោះនៃតម្រៃនោះឯងព្រោះខ្ញុំរកផ្លូវចេញមកវិញមិនរួច ស្រាប់តែភ្លៀងធំបង្អោចុះមកក្នុងពេលនោះភ្លៀងនោះក៏ធ្វើឲ្យទ្វារអាហារចាស់នៃដំរីនោះទៅទឹកសើមបើពេលដុំចាស់ឲ្យចម្រើនលំដាប់នោះទៅខ្ញុំចេញមកដូចជាព្រះច័ន្ទដែលរួចពីមាត់រាហូអញ្ចឹងព្រោះហេតុនោះបានជាខ្ញុំនឹងរក្សាអបោសុតកុំឲ្យលោភៈគ្របសង្កត់ខ្ញុំបានទៀតឡើយហើយចុះខ្លាឃ្មុំកាលពីដើមអ្នកធ្លាប់បរិភោគ នៅកណ្ឌីទាំងឡាយលើក្បាលដំបូកមនាលខ្លាខ្មុំអ្នកខំអត់ត្រំនៅពំលៀននិងសម្រេចហើយរក្សានៅកបោសពតើព្រោះហេតុអីឡាខ្ញុំនឹងក៏ឆ្លើយថាខ្ញុំមើលងាយនៅលំនៅរបស់ខ្លួន បានចូលទៅកាន់ស្រុកនៃមលជន ព្រោះតែសេចក្តីប្រាថ្នាលើសលុបត្រានោះពួកជនចេញពីស្រុកហើយក៏វាយខ្ញុំដោយធ្នូខ្ញុំនោះបែកក្បាលប្រឡាក់ឈាមអស់ទាំងខ្លួនហើយត្រឡប់មកកាន់លំនៅរបស់ខ្លួនវិញព្រោះហេតុនោះបានជាខ្ញុំរក្សាអបោសតកុំឲ្យសេចក្តីប្រាថ្នាលើសលុបគ្របសង្កត់បានទៀតឡើយរួចចឹងទៅសត្វទាំង4ហ្នឹងស្រាប់តែស្រោបគ្នាសួរណាព្រះតបោះវិញ បបិទ្ធលោកម្ចាស់ដ៏ចម្រើននៅជាលោកម្ចាស់បានសាកសួរនៅសេចក្តីណា ចំពោះយើងទាំងឡាយយើងទាំងអស់គ្នាក៏បានឆ្លើយនៅសេចក្តីនោះតាមទំនងដែលខ្លួនបានដឹងរួចហើយបបិទ្ធលោកម្ចាស់ដ៏ចម្រើន ពួកយើងសូមសួរលោកម្ចាស់វិញបបិទ្ធព្រំលោកម្ចាស់បានរក្សានៅកបោសតតើព្រោះហេតុអ្វី តបោះព្រមពុរិស័ទក៏បានឆ្លើយថាព្រះបច្ចេកពុទ្ធ មិនប្រឡាក់ដោយកិលេសគង់នៅក្នុងអាស្រមរបស់យើងមួយរំពេចព្រះអង្គបានញ៉ាំងយើងឲ្យដឹងនៅទីដែលត្រូវទៅនិងទីដែលត្រូវមកផងនៅនាមផងកោតផងនៅសេចក្តីប្រព្រឹត្តទាំងអស់ផងបើទុកជាយ៉ាងនេះក៏យើងនៅតែមិនថ្វាយបង្គំព្រះបាទទានៃព្រះវិជ័យកពុទ្ធនោះយ៉ាងទៀតយើងមិនបានសាកសួរព្រោះលុះក្នុងអំណាចនៃហេតុនោះបានជាយើងរក្សាបោសុទ្ធ កុំឲ្យមានអ្នកគ្របសង្កត់យើងបានទៀតឡើយព្រោះយើងលុះនៅក្នុងអំណាចនៃមានអ្នកនឹងឯងចឹងបានជាយើងឯសាបោសតនឹងនឹងឯងព្រះអង្គសម្ដែងចឹងទៅបានប្រជុំជាដកញ៉ាំងបាសក់បាសិកាសបាយនៅពេលរសាបោសុតបានស្ដាប់ពធព្រះអង្គហ្នឹងចឹងនឹងឯងបន្តមកទៀតមហាមោរជាដកហ្នឹងឯង